មកនិយាយមកបងស្ដាប់ចាអូនហើយសាំក៏បានចៃលុយក្នុងសម្រាប់ពីប្រហែលរៀលឡា8លានដុល្លារ8លានដុល្លារ8លានដុល្លារបាទម៉ែ8លានដុល្លារ8លានដុល្លារមិនទៀត យើង13ខែ8ឆ្នាំ2017មកឥឡូវយ៉ាងម៉េចហើយគាត់បងការបាន14ខែទេខ្ញុំមើលទៅពីគាត់និយាយរាល់ខែគាត់អត់ដែលឲ្យទេដើមគាត់អត់បានការគាត់អត់បានអាអមចង់មើលអាសាំងអាសាំងមិនឲ្យពាក់លុយគេផងមើលវិញមើលបងគូពីវាចូលចុះនេះមកអត់ពាក់គ្រប់ពីពីគឺពីដងអាមិនពាក់ផងលុយប៉ុណ្ណឹងផង ហើយចុះបងឯងបានសងគេនៅគុកទាបានបានការហ៎គាត់បាត់គាត់បានសងហ្នឹងតែអាចារ្យក៏មិនអោយអាឡើងក៏មិនអោយខ្ញុំឥឡូវបងគ្រូថាឥឡូវតែបងគ្រូហើយមានវិបត្តិស្អីបានយាយអត់សងការគេឥឡូវបងគ្រូថាខាងដើមតែយើងបច្ចេកគេនឹងយើងមានបានចំណេះលទ្ធភាពខ្លួនយើងទេថាយើងពិតជាមានសមត្ថភាពកងគេទៅការសងការសងដើមមែនហើយយើងមានបណ្ឌិតលទ្ធភាពទេកាលនោះ នោះឃើញទេនោះឃើញទេអឺមូលហេតុដែលថាលោកគេជឿឥឡូវបងអូនមានលទ្ធភាពប្រមាណខ្ញុំទទួលខុសត្រូវតែនឹងសងគាត់តាមសងគាត់ឲ្យដែរអញ្ចឹងតែខ្ញុំមកគេទទួលខុសត្រូវហើយឯងមិនប្រអងគ្នាតិចទៅខ្ញុំតាំងពី2017មកគាត់ថាសងមកដល់ដល់2020ហើយខ្ញុំតែវាគាត់អត់ឲ្យតែថាសងសងហើយខ្ញុំយកលុយគេមកដែរលោកគ្រូ ហើយសងនោះសងកាលមួយមកទៀតហ្នឹងអានេះគឺថាសងតែសងកាលព្រោះហ្នឹងសងចាប់ពីខែហ្នឹងតើយើងអាឥឡូវសុំបណ្ដាបណ្ដាឥឡូវចេះឥឡូវបងប្អូនមានលទ្ធភាពសងគេហ្នឹងសងប្រមាណមួយខែ100មួយខែ40ម៉ឺនណាមួយខែ40ម៉ឺនណាបងគិតថា8រៀលគឺ2ឆ្នាំវាចប់3ម្ដាយ3នៅក្នុងគុក អាឥឡូវនេះឯងឃើញទេបងនៅកម្ពុជាខាងណាទេគ្នាមានបញ្ហាប្រឈមបានគ្នានិយាយគឺថាទីគឺឈ្នះតល់ទេណានៅពេលដែលគ្នាមានវិបត្តិអញ្ចឹងបានគ្នាសុខចិត្តចឹងឥឡូវបងសុំចិត្តថាឥឡូវបងសុំជំនួសអាអាសាំងចោះអាសាំងហ៎ហ៎អាសៀងហើយអាហើយអើឥឡូវឯងមកអាហើយមានឪពុកម្ដាយស្លាប់ពលាខ្លួនហើយក្នុងបន្ទុក3នាក់អញ្ចឹងណា ឥឡូវអាចអាចលើកលែងឲ្យបងអូនបានទេក្នុងមួយខែ40ម៉ឺនខ្ញុំបើឥឡូវវាពេលដល់ទៀតដល់ខ្ញុំបងឲ្យគាត់នោះណាខ្ញុំមានមិនមានណាបងថាហេឥឡូវបងគូឥឡូវនេះគេព្រមបងចាប់ពីខែទីគ្នាហើយនេះតើព្រមទេឥឡូវបងឯងទៅព្រមទៅជំរិតវាវិញបានអីឲ្យបើទុកដេកនៅលើខ្សែកូននៅក្នុងបន្ទប់ទៀតបងឯងទៅធ្វើម៉េចមនុស្សអ្នកឯងណា3 4អ្នក3 4អ្នកបងប្អូនគាត់ទៅលើក្នុងចាយតាំង គាត់ខ្លាចឲ្យផងដល់ខ្ញុំឃើញមកឥឡូវមើលឥឡូវអនឯងឥឡូវអនឯងប្រមអីអនឯងអត់បានយកទេផងគាត់មើលខែរមដាននៅខែតមដាហើយចុះបានទៅរូបលោកខាងលោកអងបើឯងលក់ផលិតលក់ប្រសាំមកអផងថាចំណូល មួយថ្ងៃត្រូវចំណាយដល់ពី20000ណាតើឥឡូវខ្ញុំបងទៅពីមួយកូនមួយទៅហ៎បងការបាន4ខែដែរអញ្ចឹងក្នុងដើម8លានកន្លះហ្នឹងបានបងការ2លាន40000ហើយចា30000អញ្ចឹងវានៅជាពាក់1លាន20000អត់ដើមនៅដែរអូចុងការចុងការ2លាន30000

ពេលខ្លះបងចេះបងមានទស្សនៈមួយបងកាត់ថាបើសិនជាយើងណាយកលុយទៅដាក់ឲ្យគេយកទៅដាក់បងប្អូនយើងរួចហើយគាត់បានការហ្នឹងយកមកជួយចិញ្ចឹមយើងទៅតែធំអត់តែធំបងគាត់ថាលុយហ្នឹងវាមិនមែនជាលុយលុយទុះលុយឈាមទេមិនមែនលុយក្តៅក្រហាយទេតែបើសិនជាយើងទៅប្របេះពីមាត់រត់ពីខគេយកមកដើម្បីតែយើងម្នាក់ឯងហើយអាមតែយើងមាន បងជឿថាលុយនឹងកាត់អស់អស់កាហាវាវាជាលុយនឹងអស់កាហាខ្ញុំមិនចេះទៅអស់ណាខ្ញុំចង់ឲ្យគាត់តាតែរយៈពេលមួយខែ100ខ្ញុំវាអត់មានលុយបងឥឡូវបងខ្លួនឯងបើសិនជាប្អូនមិនចាប់បានមួយខែ100ប្អូនចាប់បានប្រហែលបើប្អូនស្រីកណេះវាអត់មានលទ្ធភាពប្អូនចាប់បានប្រហែលប្អូនចាប់យកផ្ទះវាអីឥឡូវឥឡូវបងគូឯងឥឡូវបងគូ អូនត្រីកណៃមុខរបរគ្មានលក់លក់ផលិតលក់ខ្ចៅលក់ចងតើបងអូនអាចយល់ថាមួយថ្ងៃគាត់ចំណេញបានប្រមាណខ្ញុំមុខរបរខ្ញុំលក់ត្រីដែរគាត់ប្តីវាគាត់រកទីរកអីគ្មាន4 5នាក់អស់មិនដល់ឥឡូវបងប្អូនការបច្ចេកនេះប្រហែលអ្នកការបច្ចេកនោះពីរនាក់តែខ្ញុំមកទៀតថាបើតាមយកចែកនេះចែកនោះបងប្អូនវត្តទាំងអស់អញ្ចឹងឯងឯងបានធ្វើចឹងមែនទេចែកនេះហ្នឹងណាអឺ ឥឡូវពីរនាក់ហ្នឹងបងគិតថាឥឡូវពីរនាក់ហ្នឹងរមុខរបរទាំងពីរនាក់មែនទេហើយទាំងពីរនាក់ឥឡូវឥឡូវឯងម្នាក់អាចមានលទ្ធភាពប្រមាណសម្រាប់តទៀតប្រចាំខែហ៎បងគិតថាដូចជាតិចដែរណាចូលអត់ឯងមិនឥឡូវអត់ឯងម្នាក់អាចអល់សងគេម្នាក់នេះទៅម្នាក់10000មួយថ្ងៃទៅពីរនាក់មួយថ្ងៃ20000ទៅហើយ សុំគេប្រមាណខែប្រមាណឆ្នាំដើម្បីបញ្ចប់ព្រះអរិយវិជ័យយកការទៅ បងគិតថាប៉ុណ្្នឹងក៏វានេះដែរណាពុទ្ធធម៌ប៉ុណ្ណាអត់ដែរពួកគាត់ដែលយើងទៅក្នុងខែខែ100ក្នុងមួយក្រុមគាត់មិនមែនអត់ទេគឺតែ020ហើយគឺតែ020អញស្មាតដើមមកអានេះអានេះជ័យលុយគេគឺ020អាអត់ផងទេហើយបងមិនទៅទេបានហើយ020មែនអី បីយើងមកចាក់វាឲ្យពីមើលមើលឯងក្រមហើយវាទៅទៀតវាដល់ឯងពី020ឯងពាក់លុយទៀតវាមិនព្រមឯងទៅដឹងមើលមកចាប់ថ្លៃបើជីសាំយ៉ាងហើយបងជួយឯងថាដល់លេខ020ឯងទៅធ្វើម៉េចឥឡូវជួយជាមនុស្សគេក៏ដោយក៏បានគេថាយើងវាខ្លាំងហើយ020ក៏សេរីបាត់ហើយហ្នឹងហើយរឿងនេះម្ចាស់លុយគេនៅស្ងៀមបើឯងទៅទៅទៅពាក់លុយគេ ឥឡូវនោះឡើងទៀតទៅពីរនាក់ឡើងទៀតឡើងអស់ឡើងប្រហែលឡើងប៉ុណ្្នឹងមិនកើតទេពីដល់020ហ៎អេអាយពីដល់020ឯងទៅជាពាក់គេគ្រឹងមិនព្រមតបទេខូចអានេះខូចអានេះចូលខូចហើយអេឥឡូវអត់ទេអត់ទេអត់ទេឡើងអស់ឡើងអស់មក អាឡើងប្រមាណនោះឡើងតិចទៀតតាដើម្បីឲ្យខាងនេះគេស្ងប់អារម្មណ៍ផងណា50ម៉ឺនបានហើយអាទៅទៅក្នុងរឿងមិនហ៎ហើយយើងទៅយកផលិតឯងទៅទៅទៅយកពីណាមក50ម៉ឺនម្នាក់នោះមិនលោកផលិតទេបើសិនជាលោកផលិតនោះមិនឲ្យលុយទេលោកអីចាំមកប្រាប់ឥឡូវប្រាប់ផងលោកអីអាពីរនាក់នឹងលោកអី មុខរបរខ្ញុំអត់មានដែរយកលុយគេមកហើយតាំងបើគាត់3ឆ្នាំហើយមិនដែរអត់បងតាឥឡូវចេះចោះឥឡូវបងគិតទៅណាឥឡូវបងសុំឯងពីអ្នកតែសុំឲ្យនេះបងសុំតែឥឡូវបងឯងបើយើងជួលទៅពាក់ឲ្យកុំឲ្យជួលរែកទៅជាតិក្រោយឥឡូវបងប្រាប់ណាឥឡូវចេះទៅឯងម្នាក់មួយថ្ងៃសងពី10000ទៅទៅម្នាក់10000ទៅមួយថ្ងៃនោះវា6000ហើយតោះនេះ 10តិន10តិនគាត់ណាឥឡូវបងឲ្យឯងម្នាក់មួយថ្ងៃ10000ទៅណាបែរបោទៅវាមិនក្តីអីមកនេះព្រោះយើងបានយកទៅប្រើប្រាស់លុយពីហ្នឹងហើយហើយបើសិនជាបងអត់មានលទ្ធភាពក៏បងប្រកាសពីមាននយោបាយចំណែកបងមានលទ្ធភាពណាកុំខ្ចីលុយគេដើម្បីធ្វើអ្នកមានចឹងអ្នកដែលចាំលុយគេចាប់ណាគាត់នេះទៅទិញទៅទៅថតវិញគាត់នេះចាំលុយគេមកតែអាចារ្យលុយគេមកហើយគេមក អាវែងទេអាខោទេកាយឃើញទេណែម្ចាស់លោកពីយោចាស់អ្នកកូនកណ្ដុលណាគេឲ្យកូនកណ្ដុលពីអាអាកប់រីរីពីអាវែងមកទៀតតើឥឡូវបងគិតថាឥឡូវថ្ងៃ10000ម្នាក់ពីរថ្ងៃដល់មួយខែពីរអ្នកនឹង60000លោកគេលោកតាសំរុំទេបើសំរុំផ្ទះដៃមួយមកណាបងគិតថាអញ្ចឹងតើបានទេណា បងគិតថាតែយកយកគ្នាយើងតើបងខ្ញុំតាមសុំដាក់វិសាដល់គ្រូអីមួយថ្ងៃ10000តែខ្ញុំគិតថាដាក់ខែហ្នឹងខែ50000ពីរនាក់ហ្នឹងបងទេ50000ហ្នឹងកូនណាបានទេនេះនិយាយមុខព្រះនៅកន្លែងណាទេណាហ៎អមៃកថាណែខ្ញុំកុំតាដើមមិនខ្ញុំស្មងឲ្យ2 3ឆ្នាំ ឥឡូវលោកសួរឥឡូវជាពាក់ទាំងអស់ប្រហែល8លានកន្លះ8លានកន្លះឥឡូវឥឡូវឯងចង់យកប្រហែលខ្ញុំចង់ថាដាក់ខែឲ្យខ្ញុំយកខ្ញុំយកតែ10លានយក10លានណាអាឥឡូវ10លានហ្នឹងវាមួយខែ100,000ហ្នឹងវាទៅប្រហែលឆ្នាំចប់តែហ្នឹងទៅ2ឆ្នាំនោះមួយឆ្នាំទៀតទេណាកូនណា កុំឲ្យវិវកម្មគ្នាទៅទៀតក្រោយឲ្យគេទៅណាបានទេអើឥឡូវបានណាចឹងទៅណាខ្លួនឯងសងគេមួយខែ60ម៉ឺន2នាក់ទៅហើយតតតទៅផ្ដាច់ទៅ10លាននេះផ្ដាច់ចោលទៅតនេះបានទេបានអត់ ឥឡូវឲ្យបាន60ម៉ឺនហើយនឹងអត់យកណាអាអត់សងហ្មងចាប់ខែនេះឯងហ្នឹងឯងឥឡូវទៅគួយយើងវាល្អនេះអាយកមកវិញលក់ទៅគួនលក់ផលិតវាគ្រាន់តែទិញម៉ូតូចង់ស្អាតទេឯងយើងបងមកគួនទីនេះបងលក់គេទៀតនេះហ៎ឥឡូវតាបងសម្រាប់60ម៉ឺនហើយអានេះមលៀនតាក់បានលោកយាយលោកតាឯងភាពទេតាក់បាន អើមកខាមកឲ្យចេញផងឥឡូវតាមឥឡូវណាណានៅផងណាលើអានេះអានេះនៅណាមានទឹកទៅណាហ៎នេះណាឯណាមានទឹកទៅណាបងណាបងណាកូនចៅក្បេងអបេងអបេងនៅណាអបេងនេះ ខ្ញុំធានាមកកង់ដើម្បីឯងធានាមកកង់ណាដើម្បីឯងអាពីរនាក់នេះត្រូវកាច់ខែត្រូវឲ្យផលអានេះឥឡូវគេចុះឲ្យអស់ហើយណាអាពីរនាក់ហ្នឹងមួយខែ60000បងមកអានេះណាដើម្បីណាបាទប៉ុណ្្នឹងស្នប់អារម្មណ៍នៅបានហើយចប់ទៀតដៃមួយបាទបានធ្វើកំឡុងខែប្រឹងដៃឥឡូវអមែនហើយអាពីរហ្នឹងប្រឹងដៃឥឡូវហើយឲ្យនេះអត្តការដល់លឺមួយណាតោះ Nek, mas raya, kalau perlu dayak, jangan alun. Makan dayak.